ឥឡូវដល់មកមកនេះពេលនេះវេលានេះ គឺ ខ្ញុំយើងទាំងអស់គ្នាទាំងព្រះសង្ឃបព្វជិតនិងញោមញាតពុទ្ធបរិស័ទគ្រប់គ្នាត្រូវប្រារព្ធកម្មវិធីពុទ្ធសាសនា គឺកម្មវិធីសមាធិពាក្យថាសមាធិនេះមានអត្តន័យថាការតំកល់ចិត្តរបស់យើងគ្រប់គ្នាទាំងអស់ឲ្យនឹងនៅក្នុងរឿងអ្វីមួយ ដែលយើងត្រូវយកមកតំកល់នោះ ឬបពូលមួយយ៉ាងទៀតថា ជាកម្មវិធីដែលយើងអប់រំបន្ទុំចិត្តរបស់យើងអវទុំល្អប្រចិត្តយើងនឹងមិនងាយទុំទេចិត្តយើងដល់នៅខ្ចីវាជួយចិត្តវាខាវលវិញ្ញាតែបើសិនយើង បន្ទុំឲ្យទុំទៅវាមានឲ្យជារស់ផ្អែមឆ្ងាញ់ពិសាធ្វើឲ្យចិត្តរបស់យើងបានស្ងប់បានជួបប្រទះនឹងសេចក្តីសុខ សន្តិភាពផ្លូវចិត្តហ្នឹងឥឡូវมันបានពូលរៀបរាប់អីច្រើនទេគ្រាន់តែប្រគេនថាលើពេលដែលត្រូវអប់រំបន្ទុំចិត្តឲ្យស្ងប់ប្រធម្មតាចិត្តរបស់មនុស្សទូទៅមិនសម្រាប់តែយើងអ្នកកាន់ពុទ្ធសាសនាទេឲ្យតែមនុស្សជាតិទូទៅ ចិត្តមិនចេះស្ងៀមទេពេលម្យ៉ាងទៀតចិត្តនឹងជាភាសាបាលី បើប្រែមកជាខ្មែរថាសភាវៈឬធម្មជាតិដែលមិនចេះនៅស្ងៀមចេះតែរົບតែត្រកដើរសន្សំរឿងរ៉ាវគ្រប់ទីកន្លែងទៅរឿងមួយចូលចេញផុតរឿងមួយចូលរឿងមួយចេញផុតបន្តគ្នាអញ្ចឹងរហូតដល់យើងអ្នកម្ចាស់ចិត្តនៅសម្រានលក់ចិត្តក៏វាមិនស្ងៀមដែរបាទក៏កើតយល់សពយល់សោងនឹងមកវិចិត្រវាមិនស្ងៀមលក់តែ លក់តែមនុស្សបើចិត្តវាមិនលក់សោះបើនឹងជាកម្មវិធីមួយសម្រាប់ពុទ្ធសាសនាយើងត្រូវអប់រំបន្ទុំចិត្តឲ្យស្ងប់ដោយតង្កល់ចិត្តឲ្យនឹងក្នុងអារម្មណ៍មួយរួចទ្រឹស្ដីកម្មវិធីពុទ្ធសាសនាដែលត្រូវយកមកតម្កល់ចិត្ត របស់យើងឲ្យស្ងប់នឹងមាន40បែប40យ៉ាងហៅសមថកម្មដ្ឋានណាមានច្រើនណាស់បានជាមានដល់40ព្រោះតម្រូវទៅលើចរិតរបស់ចិត្តមនុស្សខ្លះសំនឹងកម្មដ្ឋាននេះសំកម្មដ្ឋាននោះប៉ុន្តែមានកម្មដ្ឋានខ្លះមិនរើសចរិតទេគ្រប់ចរិតទាំងអស់អាចចម្រើនបានតម្កល់បានបើឥឡូវនេះយើង អង្គុយចម្រើននឹងអាចបត់ជើងក៏បានឬអ្នកលោកអ្នកណា ដែលនៅកន្លែងដែលអង្គុយស្រួលអង្គុយពេនក៏បានចា៎ក្នុងការដែលយើងត្រូវ ចម្រើន សមាធិតម្កល់ចិត្តក្នុងឱកាសនេះគឺយើងតម្កល់ចិត្តនឹងខ្យល់ដង្ហើមចេញចូលរបស់យើង ជាទីតាំងនឹងភាសាខ្មែរនិយាយថាអញ្ចឹងបើបល័យថាអាណាបាណាខ្យល់ដង្ហើមរបស់យើងចេញចូល ស្រួលជាងកម្មដ្ឋានណាណាទាំងអស់គឺរបស់ខ្យល់ចេញចូលវាជាធម្មជាតិដែលមានគ្រប់តែគ្នារួចមកហើយมันពិបាកទៅខ្ចីទៅជួលទៅទិញទៅនឹកទៅរលឹកឯណាឆ្ងាយវាមានស្ដាច់ដែរមើលត្រូវតម្កល់ចិត្តនៅខ្យល់ទាំងហើមចេញចូលរបស់ព្រះយើងនឹងបល័យថាអាណាបាណាសតិសតិនឹងភាសាបល័យប្រែជាខ្មែរដែលសូមឲ្យយើងនឹក ឲ្យរលឹកចុះចំពោះខ្យល់ដង្ហើមចេញចូលរបស់យើងពួកឲ្យនៅនឹងនឹងកុំឲ្យវាចេញស្ទុះចេញទៅណានឹងសូមជ្រាបជាការតម្កល់ចិត្តដែរពូលឲ្យខ្លែងយ៉ាទាំងឲ្យងាយមិនរៀបរាប់ឲ្យច្រើនទេបើអញ្ចឹងមុននឹងតកចិត្តត្រូវរៀបចំសម្រួលអេរិយាបថសិនអង្គុយឲ្យត្រង់ បើកន្លែងទៅនេះវាចោតហាក់ដូចអត់ស្រួលទេអង្គុយមិនស្រួលទេបើបើឡើងមករកទីដែលស្មើដែលអត់ស្រួលតែចោតទៅអង្គុយបានស្រួលអាចឡើងមកខាងលើនេះនេះមកខាងលើនេះកន្លែងដីស្មើណាឬចុះទៅក្រោមរកកន្លែងដីដែលស្មើនេះមកខាងលើណាច្រើននេះតាណាបតនាក៏បាននេះនេះតាណាក៏បានពីព្រោះវាតាកតងនឹងអិរិយាបថដែលយើងអង្គុយនឹងបើកាលណាយើងអង្គុយមិនស្រួលទេមិនងាយ មួយចិត្តឲ្យស្ងប់បានតអញ្ចឹងតានឹងយ៉ាបងថយទៅខាងក្រោយនឹងទៀតក៏បាននៅខាងណាបងបើគឺមិនឲ្យតែបានដៃស្មើខ្លួនយើងត្រង់ចឹងបាទចូលលំអាយៈនឹងចម្រើនសមាធិដែរ ចេះតំបងអីចង្អេងចង្អាងម្ដេះនេះងប់ហើយអញ្ចឹងសំរៀបសម្រួលអីឲ្យបាត់ប្រុសពុទ្ធសាសនាអ្នកណាក៏គោរពបានដែរមិនបានតែមនុស្សថាយៈគោរពបានអត់តែយៈទេវតាមេព្រមឲ្យតែជ្រះថ្លាគោរពបដិបត្តិបានដូចគ្នា បើយកជាបន្តទៅមុនដំបូងត្រូវរៀបអរិយាប័ត្រអង្គុយបើអង្គុយពេនក៏បានបើតាមច្បាប់លោកថាឲ្យអង្គុយពេនលើកជើងស្ដាំសង្កត់ជើងឆ្វេងបើពេលអង្គុយឆ្អឹងខ្នងឲ្យត្រង់អង្គុយឆ្អឹងខ្នងឲ្យត្រង់ក៏ឲ្យកោងមុខក៏ថ្លឹងឲ្យស្មើដែរក៏ ឃើញអង្គុយត្រូវថ្លឹងខ្លួនយើងមើលសិនខ្លួនយើងចំណុចសូន្យកុំឲ្យវាសង្កត់ទៅលើជើងស្ដាំធ្ងន់ជាងជើងឆ្វេងកុំឲ្យសង្កត់ជើងឆ្វេងធ្ងន់ជាងជើងស្ដាំកាលណាបើអង្គុយសង្កត់ខាងណាធ្ងន់ជាងខាងណាឆាប់រយឆាប់ស្ពឹកឆាប់សពន់មុនហើយបើចឹងអង្គុយថ្លឹងឲ្យស្មើ បានលោកអើយអង្គុយពេនអញ្ចឹងព្រោះទប់ខ្លួនឲ្យនឹងក៏ឲ្យវាទេត្រូតយយល់ទៅឆ្វេងទៅស្ដាំពោះជើងអញ្ចឹងដូចជាគ្រឹះទប់ខ្លួននៅឲ្យត្រង់បើបើកាលណា ត្រង់ហើយសុំឲ្យថ្មិចភ្នែកបាត់សិនភ្នែកដែលយើងថ្មិចហ្នឹងកុំប្រឹងពេក បន្ទាន់ឲ្យទាន់តបកឲ្យលើក្រោមអខាងក្រោមកាលណាដែលយើងប្រឹងធ្វើឲ្យភ្នែកយើងឆាប់រកម្មឆាប់រករយភ្នែកនឹងក្តៅភ្នែកបើអញ្ចឹងបន្ទាន់ភ្នែកក្រោកឲ្យស្មើហើយភ្នែកនោះសន្លឹងមកចំច្រមុះពេលមេយើងថ្មិចមែនបើប្រយោជន៍សម្ដងមកកន្លែងសន្លឹងមកចំច្រមុះនោះទី សម្រាប់ដែលខ្យល់ធ្វើដំណើរចេញចូល ក៏ខ្យល់យើងចេញចូលតាមទ្វារច្រមុះយើងទាំងពីរនេះឯងក៏ចេញចូលមករីភ្នែកយើងសម្លាប់មកដើម្បីទាញចិត្តនោះឲ្យវាមិននៅចុងច្រមុះដែលទីរួមនេះហ្នឹងបាននេះទៅច្រមុះមួយខ្យល់មួយចិត្តមួយហើយសតិរលឹកទៅណាសន្លឹងមកឲ្យនឹង កាលណាបើយើងរៀបចំសម្រួលអរិយាប័ត្របនហើយសំរៀនដកដង្ហើមការបដិបត្តិសមាធិដែលយកខ្យល់ជាទីតាំងហៅថាអាណាបានសតិនេះយើងមិនយកខ្យល់ដង្ហើមធម្មជាតិទេដង្ហើមធម្មជាតិគឺជាដង្ហើមដែល សួតរបស់យើងនឹងវាធ្វើចលនាប្រព្រឹត្តទៅតាមធម្មជាតិរបស់សួត យើងមិនយកដង្ហើមនោះទេបើយកដង្ហើមនោះធ្វើឲ្យយើងវាឆាប់វងវែងឆាប់ភ្លេចផិនច្រឡំដង្ហើមចេញចូលអត់ដឹងទេបើចឹងយើងយកដង្ហើមការងារការងារដង្ហើមដែលយើងដកនោះយើងប្រឹងដកស្រូបចូលនឹងចេញដង្ហើមយើងដកនោះ ហើយដកឲ្យវែងចូលឲ្យពេញចេញឲ្យអស់ចូលទៅកណាត់ទៅពេញវាលែងទៅទៀតហើយឯដល់បញ្ចេញមកវិញឲ្យអស់កុំឲ្យស្អល់តអស់អត់មានអីមកទេនឹងការហាត់បឹកមើលកាលណាយើងដកឲ្យវែងចូលឲ្យពេញចេញអស់ហើយខ្យល់នឹងវាប៉ះ នឹងទ្វារច្រមុះយើង យើងសង្កល់ដឹងចេញចូលដោយសារខ្យល់ប៉ះនឹងច្រមុះនឹងឯងការយើងដឹងខ្យល់ចេញចូលដឹងត្រឹមតែខ្យល់ដែលប៉ះនឹងទ្វារច្រមុះមិនអោយតាមទៅក្រៅទេ សំបីចូល ទៅវិញក៏ដឹងតែការចូលប៉ះនឹងច្រមុះអត់អោយចូលទៅក្នុងទេមានអាចារ្យខ្លះក៏លោកទូលមានថយតាមដល់ទៅក្នុងនោះ ចេញណាប៉ុន្តែក្នុងទីនេះអត់មានឲ្យដឹងទៅទីណាទេប៉ុន្តែយ៉ាងទៀតសូមជំរាបលោកញោមញាតពុទ្ធបរិស័ទអស់ពេលខ្លះអាចធ្លាប់ទៅហាត់វឹកវើអប់រំនៅមានកន្លែងណាសមាធិវិបស្សនាកន្លែងណាធ្លាប់មានមកហើយប៉ុន្តែទោះបីទៅសិក្សាកន្លែងណាក៏ដោយកាលណាមកបប្រតិបត្តិកន្លែងសំបត្តិទ្វាបិទសភៅខាងក្នុងទុកសិន បបមិនបាត់ទេយកទ្រឹស្ដីខាងនោះយកមកធៀបនឹងទ្រឹស្ដីដែលអាត្មារៀបដល់នេះអត់ទៅរួចទេវាប្រទៀងប្រទង់គ្នាបើយ៉ាងសំបត្តិកំពីបាត់ក្បួនខាងនោះស្អានស្ដាប់ខាងនេះអនុវត្តតាមខាងនេះចាំដល់វេលាណាយើងឈប់ទៅសុំយកទៅធៀបព្រៀបនេះចោលនេះសុំចាំដកចេញឲ្យវែងចូលឲ្យវែងខ្យល់របស់យើង កាលណាយើងដកវែងទៅ ចេញវែងចូលវែងធ្វើឲ្យដង្ហើមយើងវាយឺតមិនញាប់ទេបងធូរស្រួលហើយកុំភ្លេចសរោបចូលឲ្យពេញពោះកុំបំរឹងពោះបន្ទន់វាកាលណាធម្មតាខ្យល់យើងស្រោបចូលទៅវាប៉ោងកាលណាយើងបង្ចេញមកវិញវាផត់បណ្ដោយទៅតាមចលនាសកម្ម អត្តចលនារបស់ខ្យល់ចិញ្ចើកុំពង្រឹងខ្លះមិនដឹងទេដកខ្យល់ដង្ហើមចូលខំពង្រឹងពោះដល់អញ្ចឹងក៏ធ្វើឲ្យមានបញ្ហាមែនដែរបើអញ្ចឹងកុំវិទឹកដងខ្លួនរបស់យើងកាលណាយើងដកទៅវាអាចយោគអាចយល់ខ្លះដោយសារខ្យល់នឹងវារិញច្រានយើងកុំបង្រឹងដែរពន្ទន់តាមនឹងទៅឲ្យយល់តាមនឹងទៅចុះកុំទប់បង្រឹងប្រាំងទៅហ្នឹង ពេចប្រុងប្រយ័ត្នកាលណាខ្យល់ចេញចាប់ដើមចេញឲ្យបានចេញតែយើងចាប់ដើមខ្យល់បានហើយកណ្ដាលនឹងចុងក្រោយដឹងទាំងអស់កាលណាអស់ហើយត្រូវចាប់ដើមខ្យល់ដែលចូលមកវិញចាប់ឲ្យតបានដើមចូលមកវិញដឹងទាំងអស់សតិដឹងទាំងអស់វាតែចូលផុតឲ្យប្រុងរលឹក ការដែលចេញហ្នឹងឲ្យបានកាលណាដកចូលវិញនឹករលឹកការចូលចាប់តែដើមខ្យល់ចេញនឹងចូលណយបានឲ្យនៅនឹងប៉ុណ្ណឹងឯងប្រុងសតិកុំឲ្យភ្លេចភ្លៀងការដែលបដិបត្តិក្នុងកម្មវិធីនេះពោលដោយខ្លី มันលើកពីហេតុផលឲ្យមកជំរាបឲ្យវែងទេឲ្យចាំតែប៉ុណ្្នឹងចុះដែលឈ្មោះថាចិត្តស្ងប់គឺវាស្ងប់នៅនឹងខ្យល់អត់មានទៅណាងាករេកិច្ចវេះទៅណាទេតកាលណាចេញអស់ហើយចូលមកវិញដឹងគ្រប់គណៈដែលខ្យល់ទាំងហើមចេញចូល កាលណាបើដឹងនៅគ្រប់រាល់តែដំណើររបស់ខ្យល់ដែលចេញចូលឈ្មោះថាចិត្តស្ងប់ស្ងប់ក្នុងទីនេះមិនមែនស្ងប់ទៅដូចយើងសម្រានលក់អត់ដឹងអីទេអត់យកទេ ស្ងប់ទីនេះបានន័យថាចិត្តនៅជាប់តែនឹងខ្យល់មិនកិច្ចមិនងាយរេស្ទុះទៅរករឿងរ៉ាវអារម្មណ៍ណាដទៃទេ តែប៉ុណ្្នឹងឯង គិតទៅការងារដែលយើងត្រូវធ្វើនឹងងាយជាទីបំផុតប៉ុន្តែដែលយើងបដិបត្តិទៅមិនងាយទេព្រោះធម្មជាតិធម្មតាចិត្តរបស់យើង ដែលយើងមិនធ្លាប់បានអប់រំមក50 60ឆ្នាំមកហើយចិត្តតែងតែប្រព្រឹត្តវិវត្តទៅតាមសន្ធុតាមអំណាចនៃកិលេសដែលបញ្ជាចិត្តរបស់យើង ធម្មតាចិត្តរបស់មនុស្សទូទៅគ្មានសេរីភាពទេនៅក្រោមអាណានិគមការ គ្រប់គ្រងរបស់កិលេសកិលេសចន្ទកដាលបល័យឈ្មោះថានិវរណធម៌5យ៉ាងដែលក្របអុំក្រងចិត្តទី1 ឈ្មោះកាមឆន្ទៈនិវរណៈចិត្តរបស់មនុស្សទូទៅដល់តែងតែពេញចិត្តក្នុងកាមគុណ5រូបសម្លេងក្លិនរសសម្ផស្សជាធម្មតាវាគ្រប់គ្រងនៅក្នុងចិត្តនឹងជាប្រកដីទី2ភៀបតិនិវរណៈការគំនុំគុំគួន អ្នកដតីណាមួយធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តមានទុំមនោះថ្នាំងថ្នាក់វាអត់ទៅណាទេនៅក្នុងចិត្តសំងំនឹងឯងតែវាលានណាយើងនឹកឃើញរឿងណានោះស្ទុះចេញមកព្រាមចង់មានគំនុំគុំគួនចង់ទៅសងសឹកបៀតបៀនជនណាមួយដែលធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តរបស់ខ្លួនហ្នឹង នឹងក៏ព្យាបត្តិចង់ធ្វើឲ្យអ្នកនោះបានសេចក្តីអន្តរាយថាស៊ីសងអញ្ចឹងណានិវរណធោថៃនមិទ្ធិនិវរណធោអតិ5អតិ3សេចក្តីងោកងុយងក់នឹងខ្ជិលច្រអូសរែងមេរបស់ចាស់ណាស់ កាលណាតកើតការងុកមួយមកគ្របសកត់អាសេចក្តីខ្ជិលច្រអូសហ្នឹងក៏កើតឡើងព្រម ជាមួយគ្នាបោះបង់កិច្ចការងារដែលខ្លួនធ្វើនឹងចោលទី5ឧត្តចៈកុកចៈធម្មតាចិត្តរបស់យើងវារស័ព្ទរសល់វិលវល់ដែលដងហុយផ្សែងពេញពិភពណា ទី5វិជិកិឆានិវរណៈសេចក្តីសង្ស័យពីនេះពីនោះមិនដាច់ស្រេចសេចក្តីសង្ស័យនេះរាប់ម៉ឺនរាប់សែនចម្ពោះដែលមាននៅ ក្នុងចិត្តយើងហ្នឹងធ្វើឲ្យចិត្តនឹងមិនស្ងប់វាចេះតែសង្ស័យពីនេះពីនោះយ៉ាងនេះយ៉ាងនោះពេលដែលសង្ស័យធំជាងគេហ្នឹង សង្ស័យទៅទេមនុស្សស្លាប់ហើយកើតទៀតអត់ចាធ្វើបន់មានបានបន់ទេធ្វើបាបបានបាបទេម៉ែឪមានគុណទេ ទេវតាមានទេលោកខាងមុខមានទេអានឹងសង្ស័យធំធំណាស់មកវានៅក្នុងចិត្តយើងណាកាលណាបើយើងចម្រើនសមាធិចិត្តឲ្យចិត្តស្ងប់ក្នុង ខ្យល់ដង្ហើមចេញចូលដូចឈ្មោះថាអាណាបាណសតិនោះស្ងប់ទៅពួកនិវរណៈធ្វើ5នឹងវាទ្រោមទៅក្រោកទ្រោមអស់កម្លាំងខ្សោយទៅចិត្តយើងក៏ស្ទុះចេញរួយមកមានសេរីភាពដោយខ្លួនឯងប៉ុន្តែមិនមែនរួចជារៀងរហូតទេរួចតែមកគណៈ ដែលយើងចម្រើនធ្វើឲ្យចិត្តស្ងប់នោះពរួចចេញពីអាណានិគមរបស់ទេរជាកណ្ដាលនឹងសូមញោមញាតពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបនេះបានឈ្មោះថាសមថកម្មដ្ឋានឬសមាធិនៃជាគុណភាព ដែលធ្វើឲ្យចិត្តរបស់យើងនឹងវាស្ងប់នៅនឹងមិនឲ្យអារម្មណ៍ណាណាដទៃដែលជាអកុសលចូលមកជ្រៀតជ្រែងបានទេដូចការតម្កល់ចិត្តឲ្យស្ងប់នេះជាការមួយដែលពិបាកបំផុតមិនងាយទេតែយើងព្យាយាមតាំងចិត្តក៏ឲ្យមុតមមក្នុងកិច្ចការងាររបស់ព្រះយើងណា ព្រោះចិត្តយើងប្រភ្លេចប្រភ្លេចណាលោកធីបឧបមាបិដូចជា ត្រីវាធ្លាប់រស់នៅក្នុងទឹកចិត្តរបស់យើងទុកដូចជាត្រីទឹកនឹងទុកដូចជាគ្រឿងអកុសលគ្រឿងកិលេសត្រីវាធ្លាប់រស់នៅក្នុងទឹកដែលយើងត្រូវការចាប់ត្រីនឹងបោះយកពីទឹកបោះមកលើទីគោ ប្រែងនឹងអត់នៅស្ងៀមទេត្រូវតែលូតត្រូវតែបង្រាស់ត្រូវតែននៀលទៅរកទឹកវិញ បើទៅមិនដល់ទឹកក៏សុចចិត្តក្រៀមសកាងត់នៅលើគោកនឹងឯងនេះធម្មតាចិត្តរបស់វិញយើងអុយលោកធៀបម្យ៉ាងទៀតថាចិត្តរបស់យើងបីដូចជាសត្វស្វាសត្វស្វាញោមញាតអត់ធ្លាប់ឃើញប្រផ្លិចប្រផ្លិចមិនចេះនៅស្ងៀមទេ បើយើងទៅចាប់វាយើងចាប់ជើងវាបានដៃចាប់ដៃវាបាននៅខ្លួនវាកញាក់កញែងចាប់សកត់ខ្លួនវាជាប់ទៀតនៅកន្ទុយចាប់អាកន្ទុយជាប់ទៅនៅក្បាលហើយចាប់សកត់ក្បាលជាប់ទៀតនៅញាក់ភ្នែកដាក់យើងព្រឹកព្រឹកព្រឹកព្រឹកអញ្ចឹងចិត្តណាស់មិនងាយទេប៉ុន្តែ ទោះយោបីជាយ៉ាងណាក៏ដោយ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាមិនហួសពីការព្យាយាមរបស់ព្រះយើងទេឲ្យតែយើងទាំងអស់គ្នាគ្រប់គ្នាព្យាយាមអប់រំទប់ទាក់ទាញទាំងកលនឹងអាចវឹកវើឲ្យបានដោយចិត្តរបស់ព្រះយើងនៅសំជ្រាបចឹងឥឡូវធ្វើម៉េច ទប់ឲ្យតែនៅនឹងនឹងខ្យល់កុំឲ្យទៅស្ទុះចេញបើប៉ុណ្ណឹងឲ្យស្ងប់សិនឲ្យដឹងថាឱកាសខាងរារាំងចិត្តនឹងឲ្យបានក្នុងមួយគណៈដែលយើងត្រូវអប់រំបន្ទុំចិត្តរបស់យើងណាហើយកុំភ្លេចការដកដង្ហើមចូលឲ្យពេញចេញឲ្យអស់ ព្រោះធម្មតាខ្យល់របស់យើងលោកធៀបថាមាន3ថ្នាក់ថ្នាក់ទី1ថាចាក់ខ្យល់នោះវាក្រូតក្រៀតក្រូតក្រៀតធៀបដូចជាដុំថ្មណាតែគេបែកបំបែកមកនឹងមានប៉ិនកំពួនជើងប៉ិនកដៃវាអត់ប៉ិននេះទេថាពួកក្រូតក្រៀតមែនធំមែនតូចខ្យល់ក្រូតក្រៀតនេះគឺខ្យល់ធម្មតាដំបងរបស់យើងណា យើងដកដង្ហើមមកមានធូរមានតឹងមានវែងមានខ្លីវាប្រទៀងទៅនោះអានឹងខ្យល់ក្រោកគ្រៀតខ្យល់ក្រោកគ្រៀតនឹងមិនផ្ដល់សេចក្តីសុខឲ្យដល់កាយដល់ចិត្តរបស់យើងទេធ្វើឲ្យលំបាកដូចតែយើងតែងមិនស្រួលខ្លួន មានតឹងទ្រូងតឹងស្មាចុកដៃចុកជើងឈឺក្បាលអីគឺជា អំពើរបស់ខ្យល់ដែលប្រព្រឹត្តធ្វើចលនាទៅក្នុងកាយរបស់យើងវាមិនប្រក្រតី កាលណាវាមានរអាក់រអួលកន្លែងមួយធ្វើឲ្យយើងចុករួយស្ពឹកឬក៏វិលមុខឈឺក្បាលអីជាដើមណាគឺខ្យល់ដែលខ្យល់គ្រោះគ្រានណាកាលណាខំព្យាយាមដកចូលស្រោបចូលឲ្យវែងចេញឲ្យវែងអស់មក ខ្យល់នឹងវាបែកវាបែកទៅបាត់ដែលម្ដងក៏គ្រាទៅទៅជាក្របនឹងវារអិនដូចជាក្របសណ្ដែកក្របពោតក្របស្រូវអញ្ចឹងវានៅក្របក្របក្រើមក្រើមអញ្ចឹងនៅតែវាប្រប៉ិនគ្នាដល់ខ្យល់នឹងវាបែកទៅល្អិតអញ្ចឹងក៏ញ៉ាំងកាយរបស់យើងឲ្យបានស្ងប់ស្រួលបន្តិច តែកាលណាកាយនៅស្ងប់ស្រួលមិនសូវរស័ព្ទរសល់កវល់កវាយអាច ធ្វើឲ្យចិត្តរបស់យើងក៏ឆាប់បាននៅស្ងៀមស្ងប់ដែរកាលណាយើងព្យាយាមដកដង្ហើមចេញចូលឲ្យបានយូរទៅខ្យល់ល្អិតក៏ក្រើបខ្យល់ក្រើបក្រើមក្រើល្អិតហ្នឹងវាផត់ផង់ទៅជា ម្សៅអស់ក្របហើយដូចវា ទៅម៉ត់ទៅដូចជាម្សៅហង់ទៅខ្យល់ដែលម៉ត់ហង់ទៅនឹងជាខ្យល់ដែលធ្វើឲ្យកាយនិងចិត្តយើងស្ងប់បើពោលទៅតាមផលនៃខ្យល់របស់យើងដែលស្ងប់ដូចជាម្សៅទៅ ចិត្តរបស់យើងចូលទៅក្នុងសមាធិ ស្ងប់ហើយថ្នាក់ឧបចារសមាធិស្ងប់សរសីចូលទៅកាន់ឈាមចិត្តរបស់យើងណាអត់អញ្ចឹងធ្វើឲ្យកាយនិងចិត្តយើងបានសុខស្រួលស្ងប់ស្រួលកាយក៏ស្ងប់ចិត្តក៏ស្ងប់នឹងសូមឲ្យខំវឹកមើលម្ដង ក្នុងទ្រឹស្ដីដែលយើងត្រូវរៀនមានច្រើនណាស់បើក្នុងទីនេះមិនពោលអធិប្បាយច្រើនទេគិនធ្វើម៉េចទប់ចិត្តឲ្យបានស្ងប់តែប៉ុណ្ណឹងសិនឯការដែលយើងចម្រើនហ្នឹងមិនមែនស្រួលទេណាវាមានសត្រូវមកបំផ្លាញមកយាយីរົບគួនយើងនឹងច្រើនណាស់ធ្វើឲ្យយើងរំខាន បានសេចក្តីទុក្ខវេទនាផ្លូវកាយផ្លូវចិត្តហ្នឹងបើមិនស្រួលទេដូចទី1សតិរបស់យើងជាអ្នកនឹករលឹកខ្យល់អ្វីដែលយើងនឹកដឹងខ្យល់ចេញចូលគ្រប់គណៈកោសតិបល័យខ្មែរយើងថារលឹកនឹកឃើញសង្ស្ក្រឹតថាស្មារតី នេះខ្មែរយើងនិយាយបាលីផងសំស្ក្រឹតផងខ្មែរផងដែលញោមញាក់តែនិយាយដល់គ្មាន ស្មារតីអីគ្មានសតិអីជាមួយតែគ្នាទេអត់ដឹងអីជាមួយតែគ្នាទេអត្តន័យចាសតិនេះមានសត្រូវ របស់សតិណាស់ សត្រូវរបស់សតិគឺមោហៈបាលីដែរពីមោហៈនេះប្រែជាខ្មែរថាអ្វីដែលធ្វើឲ្យយើងនឹងភ្លេចភ្លៀងបាត់បង់លែងដឹងសំបីតែខ្យល់ចេញក៏មិនដឹងចូលក៏មិនដឹងច្បាស់អត់ដឹងទេតែកាលណាមានការភ្លេចការភៀងការដឹងខ្យល់មិនសូវច្បាស់ត្រូវអ្នកដែលចម្រើនសមាធិនឹងដឹងថានឹងជាសត្រូវហើយ ឈ្មោះមោហៈសត្រូវមោហៈនិងសតិនឹងជាសត្រូវនឹងគ្នាសតិនឹងជាទូកុសលមោហៈជាអកុសលមោហៈបពូលឲ្យច្បាស់ទៀតគឺអវិជ្ជាសេចក្តីដែលមិនដឹងណាឈ្មោះថាមោហៈពីរអ្នកនេះសត្រូវគ្នានៅជាមួយគ្នាអត់បានទេ បើសតិតាំងនៅដឹងខ្យល់ចេញចូលមោហៈក៏លត់ទៅឬក៏កិច្ចបាត់ទៅมันអាចនៅបានទេតែបើសតិនឹងឲ្យតែមានការប្រហែសទ្វេតែបន្តិចមោហៈនឹងចូលមករិញសតិគ្នាចេញព្រាមមោហៈចូលមកនៅកន្លែងសតិនឹង ធ្វើឲ្យវង្វេងបាត់បង់ឈប់ដឹងខ្យល់ចេញចូលហើយ បានថាមោហៈនិងសតិនេះជាសត្រូវតែសម្រាប់អ្នកបដិបត្តិធម៌ត្រូវពង្រឹងសតិឲ្យនៅជាប្រកដីកុំឲ្យមោហៈចូលមកបានមោហៈសេសត្រូវងប់រស់ណាដូចពាក្យខ្មែរយើងតែនិយាយពួតអ្នកលេងកាប់ចាក់ណាថាមានឯងអត់អញមានអញអត់ឯង នៅជាមួយគ្នាបានដែរបើសតិតាំងនៅមោហៈត្រូវតែខ្ទាតបើមោហៈចូលមកច្រើនសតិបានព្រោះសតិត្រូវតែខ្ទាតអានេះបើនិយាយយើងនិយាយតាមពាក្យអ្នកលេងថាមានអញអត់អញមានអញអត់អញប៉ុន្តែសម្រាប់អ្នកចម្រើនសមាធិ ត្រូវឲ្យមានសតិតាំងជាអីហ្នឹងថាអញ្ចឹងបើចម្រើនទៅសតិនឹងរលត់ បាត់បង់ទៅយើងដឹងតែប្រេតប្រេតដឹងមោហៈមកសតិដឹងបើអញ្ចឹងធ្វើម៉េចកុំចាត់ទៅវិញដេញសតិដេញមោហៈទៅវិញបាទត្រូវអ្នកចម្រើននឹងប្រើខ្យល់ដង្ហើមឲ្យធំថាដង្ហើមធំខ្លាំងហ្នឹងដកឲ្យលឺខូខូខូទៅ បើកុំខ្លាចដង្ហើមធំបើដង្ហើមធំដកទៅប្រឹងធំទៅដល់ខ្យល់វាបបោកប៉ះនឹងច្រមុះខ្លាំងធ្វើឲ្យមោហៈនឹងខ្ទាតទៅវិញសតិកើតឡើងវិញអានឹងចា អានឹងសត្រូវទី1សត្រូវដែលខ្លាំងជាងគេជាងសតិនិងមោហៈទេ គឺការចុករយស្ពន់ដៃស្ពន់ជើង ស្ពឹកដៃស្ពឹកជើងចុកខ្នងចុកចង្កេះ អានឹងសត្រូវធំអានឹងកាជាងគេតែអានឹងចូលមកដល់យោគីពិបាកនឹងអត់ធន់ដែរប៉ានឹងវាមកបុកមករកធ្វើឲ្យចុកឲ្យរយស្ពឹកស្រពន់ពោះពិបាកនឹងអត់ធន់ណាស់សត្រូវណាស់តែយ៉ាងណាក៏អយុតិគីនោះពន្រឹងសតិនៅនឹងចេញចូលនឹង ព្រោះចិត្តគិតបានតែមួយរឿងទេបើយោគីបង្រឹងចិត្តឲ្យនៅខ្យល់ចេញចូលនោះជានិច្ចចុករយនឹងកើតមានក៏ស្រាលតែអត់ដឹងទេលំមដែលយើងអត់ធន់បាន តែបើការចុករយកើតឲ្យយោគីថាអូយចុកជើងគិតថាប៉ុណ្ណឹងចិត្តស្ទុះដល់មកនៅជើងបាត់ហើយទន្លាក់ចេញចូលបាត់ហើយ អានឹងសូមឲ្យយល់ដែរនៅលើលោកនេះគ្មានចរន្តអីសភាវៈអីដែលលះស្មើនឹងចិត្តទេដល់ឡូវចុកជើងក្រាន់តែយើងដឹងថាចុកជើងរលត់បាត់ចោលជាយល់ផ្លែតតាមនៅយើងអត់ទាំងដឹងផងមិនได้លឿនណាតែយើងដឹងថាចុកជើងអាចចិត្តនឹងមកនៅតែហ្នឹងហើយបងអវិញ្ញាណនឹងមកនៅតែហ្នឹងហើយចិត្តនឹងវិញ្ញាណហ្នឹងវិញ្ញាណអ្នកដឹងហ្នឹងណា ប៉ុន្តែជាចិត្តហ្នឹងឯងព្រោះចិត្តមួយហ្នឹងឈ្មោះ13ដែលឈ្មោះថាចិត្តមាន អត្តន័យតសភាវៈដែលចេះនឹងសំរឿងរត់ដល់រុករាវរឿងវិញ្ញាណអ្នកដឹងហេតុអីតកតនាយើងដឹង រូបមកប៉ះក្នុងភ្នែកយើង ដឹងថារូបអាហ្នឹងត្រូវចក្ខុវិញ្ញាណនេះដឹងចិត្តហើយប៉ុន្តែពេលហ្នឹងគេឈ្មោះថាវិញ្ញាណទៅវិញវាផ្លាស់ប្ដូរទៅតាមការងារមួយទៀតឈ្មោះថាមโนមโนគឺអ្នកត្រេះរិះនៅរឿងអ្វីមួយដែលយើងកំពុងតែត្រេះរិះរកហេតុផលរឿងហ្នឹងអានេះអញ្ចឹងដូចចិត្តយើងលឿនណាស់មិនសមឲ្យដឹងអញ្ចឹង យកទៅបកាណាលវត្តចម្រើនចេញយករវត្តមក ដឹងអូចប់ណាស់រយណាទន្លាក់អានឹងចោលបាត់ធ្លាក់អានឹងចោលបើឈប់នឹងហើយមកទទួលវេទនាណាគឺសេចក្តីទុកឈឺចោកចាប់នៅកន្លែងហ្នឹងបានតឡាណាស់ចឹងហ្នឹងសម្រាប់សម្រាប់លោកអ្នកដែលចម្រើនទៅចិត្តស្ងប់សំបីតែសោសំលេងអ្វីមកប៉ះនឹងវិជាក្រិនតែលឺតែអត់បានត្រេះរិះទេ បើសិនណាចិត្តគាត់ទៅលឺសូអីសូឡានណាសូម៉ូតូអីគាត់ទៅត្រេះរីចឹងរត់អបចិត្តស្ងប់លឺក្រាន់តែលឺអត់ខ្វល់អីនឹងនឹងទេនេះឈ្មោះថាចិត្តស្ងប់នោះនេះសូមឲ្យជ្រាបចឹងហើយដល់ចិត្តស្ងប់យើងអប់រំគៀបសង្កត់ស្ងប់មែនទេទៅអំណាចចិត្តដែលស្ងប់វាមកសង្កត់ វេទនាការចុករយស្ពឹកប្រពន្ធហ្នឹង មានតែបតិចតួយអត់បានឬបើញ៉ាំងចិត្តឲ្យស្ងប់មែនទេទៅបាត់បាត់ខ្លួនមកកណាត់អត់មានទេដែលណែចិត្តស្ងប់បើញ៉ាំងចិត្តឲ្យប្រព្រឹត្តស្ងប់ខ្លាំងមែនទេទៅ ចូលទៅឧបចារៈប៊ីសនឹងប្របេះនឹងឈានហើយបើចឹងបាត់ខ្លួនអស់លីងអត់មាននៅតែខ្យល់នឹងចិត្តចង់ច្មោះប៉ុណ្ណឹងហើយដឹកបាត់អស់ Nên là chạp skop thư dụ Mình xong chỉ riêng chẳng Chuyên cá Niệm chìm ra là skop men tên tớ Cái đừng để vào đáy chương ấy Chọc rừng ọt Kiếng để ọt miền ấy prăng Miền tớ say ấy prăng Rơ ọt rồi thế Và skop men tên ấy cái chẳng ក្នុងការដែលមានលក្ខណៈនឹងកើតឡើង ចិត្តរបស់យុគីគឺស្ងប់សុខស្រួលនៅក្នុងអារម្មណ៍នេះអត់មានអីទេបងគឺថានៅនឹងស្គាល់អត់មានងាករីទៅណាទេវិការអយុគីចម្រើនទៅកាលណាបើចិត្តស្ងប់មានហេតុបង្ហាញឲ្យអ្នកចម្រើននឹងហេតុដែលកើតឡើងគេហៅថាបៃតេសេចក្តីឆ្អែតកាយចិត្តឆ្អែតចិត្តវាកើតឡើង ទី1សញ្ញាបើចម្រើនស្ងប់ទៅកើតការព្រឹសរោមព្រឹសសម្បន់ឡើងខ្ញាក់ខ្ញាក់ខ្ញាក់ខ្ញាក់ដល់ព្រឹសស្បែកណាអានឹងជាសញ្ញាប្រាប់ថាចិត្តស្ងប់ហើយបានមានលក្ខណៈហ្នឹងទី2ឃើញឲ្យឃើញមានពន្លឺភ្លឺផ្លេកភ្លើងហ្នឹងដូចភ្លើងទៀនភ្លើងពេលឃើញដូចជាកាយ រឿងជាងកាលទេភ្នែកយើងបាត់បោះធ្វើមើលទៅឃើញពីច្រើនរន្ទះអញ្ចឹងអានេះបៃតេទី2ជាពន្លឺហើយទី3ធ្វើឲ្យកាយអ្នកដែលអង្គុយចម្រើនដូចជាយោយោហាក់ដូចជាយោតែតែកាយនឹងទេដូចទឹកលលងវិធី4 ធ្វើឲ្យកាយដូចជារីកប៉ោងធំឡើងឬដូចជាដកកម្ពស់ជាខ្ពស់ឡើងកាយរបស់យើងណាឬដូចជាខ្លួនយើងស្រាលដូចជាប៉ែលប៉ោលប៉ែលប៉ោលដូចជាចង់ដែលផុតពីទីដែលអង្គុយអូឬក៏ធ្វើឲ្យកាយនឹងធ្ងន់រឹងទៅអញ្ចឹងបៃតេទី5 ធ្វើឲ្យកាយរបស់យើងតិចស្រិតទៅចិត្តទៅក៏តិចស្រេកស្រួលទៅជើងកាតិចមែនទេដល់ងាយញាក់ក៏មានអរណាច់បៃតិបរណាបៃតិទី5មានកម្លាំងខ្លាំងជាងគេអ៊ុយដល់អញ្ចឹងទៅចិត្តនឹងវាស្ងប់រីករាយនៅតែម្នាក់ឯងរីករាយដូចថាវាសប្បាយនឹងរកអីមកធៀបព្រៀបអត់បានទេ ដូចជាខ្លួនរបស់អ្នកចម្រើន ដូចជាទៅនៅក្នុងភពណាមួយអាកំបាំងដែតដងតែម្នាក់ឯងទេអត់មានមនុស្សអីទេអានេះគេហៅបរណាបៃទេជួនកាលធ្វើឲ្យអ្នកចម្រើននឹងសប្បាយរីករាយថាវាកើត បៃតិបាមកជាមានស្រក់ទឹកភ្នែកមកដោស្រក់ទឹកភ្នែកមកវិញចឹងឯងការដែលស្រក់ទឹកភ្នែកទៅសើងើមកគឺអត់មានទុកមានភ័យទេអានឹងណាចិត្តស្មប់គឺវាបណ្ដាលចាគេហៅភរណាបៃតិទាំង5ហ្នឹងភរណានឹងបៃតិដែលស្មប់ជាគេបបរាអានឹងសត្វតែមានហេតុអញ្ចឹងបានដឹងថានឹងជាផលនៃចិត្តស្ងប់គឺវាមានហេតុអញ្ចឹងមិនមែនចេះតែអង្គុយអង្គុយទៅ មួយខែពីរខែក៏មិនដឹងស្ងប់បើវាមិនមានហេតុនឹងមកបានន័យថាចិត្តអត់ស្ងប់ទេប៉ុន្តែទោះបីជាមានហេតុណាមួយកើតឡើងដូចជាព្រឺរោងព្រឺសម្បត្តិឲ្យឃើញព្រឹងដែរมันឲ្យអ្នកចម្រើនយកចិត្តទៅទុកដាក់នឹងតែខំពង្រឹងតែនឹងកម្មដ្ឋានបើខ្យល់ពង្រឹងតែខ្យល់ចេញចូលហើយនឹងទៅ បៃតេចេះតែកើតថាបលវល់អូមិនពឺរួចទៅលាកចិត្តចោលពីចោលអស់មកពិចារណាណែលាកអានេះអុចអស់អនុសវ័យជ្រាបយ៉ាងមិនចេះចម្រើនក៏ចម្រើនទៅចេះតែចម្រើនទៅទៅមិនឃើញបានផលគ្មានសញ្ញាអីប្រាប់តែចិត្តខ្លួនស្ងប់អីសវ័យជ្រាបចាវាអ្វីដែលជាតួបៃតេទាំង5នេះมันមិនជាមិនមែនជាផលដែលយើងត្រូវត្រេកអររីករាយទេ ដែលយើងរីករាយគឺការស្ងប់ចិត្តអានឹងវាកាន់សញ្ញាប៉ុន្តែវាធាឧបមាមិនដូចជាផ្លែឈើផ្លែស្វាយផ្លែចេកដែលវាមិនទាន់ទុំវានៅពើបៃតងដល់គេឲ្យយើងយកទៅបន្ទុំដល់ស្វាយទុំវាប្រែមានពើលឿងឡើងចេកមានពើលឿងយើងអ្នកបន្ទុំដឹងថាចេកស្វាយរបស់យើងទុំហើយ យើងបរិភោគបានហើយជាសញ្ញាមិនយើងទៅបរិភោគពើលឿងទេអាពើលឿងក្រិនគេប្រាប់យើងសញ្ញាប្រាប់ថាជែកស្វាយយើងបន្ទុំបន្ទុំហើយយ៉ាងណាមិញបៃតិដែលកើតឡើងព្រឺរោមព្រឺស្បែកក្តីឃើញពលឺភ្លឺផ្លេកក្តីកាយនឹងយល់ក្តីកាយនឹងរីប៉ោងក្តីសេចក្តីតិចស្លេកទៅសបាយរីករាយយ៉ាង ពស់ពស់បំផុតនឹងសម្រាប់ពួកយើងមិនជា ផលដែលយើងត្រូវត្រេកអរតែនឹងកើតជាសញ្ញាតែអត់មានទៅទៅកើតប្រាប់យើងថាចិត្តយើងស្ងប់បើអញ្ចឹងយើងខំបង្រឹងចិត្តនៅក្នុងកិច្ចការងារដែលយើងធ្វើឲ្យរឹងទៅបានចិត្តចេះខ្ពស់ឡើងទៀតយើងលើកតែយើងតែសោតណដ្ឋិសន្តិបរੰសុខាសុខដតីក្រៅពីសេចក្តីស្ងប់មិនមានទេ សម្រាប់ខ្លួនយើងមួយនេះ ស្ងប់អីថាចិត្តរបស់យើងវាស្ងប់សេចក្តីសុខកើតពីចិត្តស្ងប់ហ្នឹងมันមានអាចមានអ្វីធៀបបានទេព្រោះម្នាក់ដែលយើងឃើញគេចម្រើនទៅវាបានជួបសេចក្តីស្ងប់សប្បាយរីករាយទៅសុខរីករាយទៅដល់គេមកវិញសួរថាសេចក្តីស្ងប់សេចក្តីសុខដែលកើតពីចិត្តស្ងប់យ៉ាងម៉េចសូមឲ្យអធិប្បាយប្រាប់ផង มันអាចប្រាប់អ្នកដទៃបានគេដឹងតែម្នាក់ឯងម្នាក់ឯងនឹងអธิบายប្រាប់អ្នកណាអត់បានដូចជាអាត្មាអธิบายប្រាប់អ្នកចម្រើននៅសេចក្តីសុខកើតបែបបែបក្រឹមតែជាទ្រឹស្ដីទេតែសេចក្តីសុខដែលកើតដល់ចិត្តរបស់ខ្លួនអត់ដឹងទេលោកធៀបឧបមា បីដូចជាគេឲ្យដុំបែលឬដុំស្ករមួយដុំឲ្យទៅមនុស្សម្នាក់ដៀម ដល់បៀមដល់ហើយពីអ្នកបៀមអំបែលសួរតើមិនទៅអំបែលប្រាប់ថាប្រៃពេលបើសួរស្គរមិនទៅថាផ្អែមមិនឯងបញ្យល់ខ្ញុំពីផ្អែមនឹងថាម៉េចអពយល់ពីផ្អែមថាម៉េចទៅផ្អែមនោះបញ្យល់ខ្ញុំស្ដាប់បានផ្អែមនោះយ៉ាងម៉េចពេលបញ្យល់ខ្ញុំថាពីប្រៃយ៉ាងម៉េចมันអាចបញ្យល់ប្រាប់បានដឹងតែអ្នកណាដែលយល់ដាមមកប៉ះនឹងស្គរនោះដឹងតែម្នាក់ឯងយ៉ាងណាមិញសេចក្តីស្ងប់ ចិត្តដែលកើតឡើងនៃការរីករាយនឹងសบายសុខស្រួលតែម្នាក់ដឹងតែប៉ុណ្ណឹងឯងមានសមឲ្យដឹងទេឥឡូវម៉ោងដូចជា3:30នាទីហើយប៉ណ្ណឹងចុះក៏កម្មវិធីហ្នឹងហើយកណាគឺគេក៏អើរើ3ដងមិនទាន់មិនទាន់បដៅខ្លួនឯងបាន បាទនេះជាកម្មវិធីជីវិតយើងមិនបានវឹកវើសោះអានេះចាប់វឹកវើអាចបានទទួលផលបានភ្លាមហ្នឹងទេព្រោះនិស័យយើងមិននិស័យពុព្រះអរិយៈទេបបព្រះអរិយៈដែលលោកកើតតាំងសម័យប្រពុតអង្គខ្លះមិនចាំពិបាកទៅគាត់ស្ដាប់ធឿនឲ្យប្រពុតស្ដាប់ទៅ ចិត្តរបស់យោបញ្ញាមនុស្សស្លុំចាប់បាននេះវាកើតសម កើតវិបស្សនាជាមួយបនិស័យរបស់លោកហើយលោកសាងមកបារមីចាស់បានទៅកើតទិនពេលដែលពុទ្ធត្រាស់ស្រាប់យើងនេះឆ្ងាយនៅតែព្រមទៅអរតនេធើព្រះសម្មាសម្ពុទ្ធអូនថាបរិស័ទ4ចម្ពោះដោយផ្កាឈូកក្នុងជលឋានផ្កាឈូកមួយចម្ពោះក៏ដោះផុតពីទឹកមកហើយ អាមួយចម្ពោះទៀតបំបំនឹងទឹកអាមួយចម្ពោះទៀតពាក់កណ្ដាលទឹកអាចម្ពោះនៅអក់នោះផ្កាឈូកដែលអាចរីកបានតែផ្កាឈូកដែលផុសចេញផុតពីទឹកទេរត់ចាំងទៅពន្លឺព្រះអាទិត្យចាំងមករីកបានព្រះអាទិត្យដូចជាព្រះសម្មាសម្ពុទ្ធផ្កាឈូកដូចជាពូព្រះលោកអ្នកដែលសាងបញ្ញាទុំឲ្យព្រះអរិយព្រះករណីស្អប់បានចាក់ឧបកំចាត់កិលេសបានយ៉ាងដោយបញ្ញា ពីសម្រាប់ពួកយើងនៅបំពំនឹងទឹកបើមើលទៅតែមិនមែនទឹកទេនៅពាក្យកណ្ដាលទឹកដល់ក៏ដឹងយើងគិតតែសន្សំតែគុំទៅស្ដាប់រឿងរ៉ាវក្នុងបេដកដែលសម្ដែងពីពូព្រះអរហន្តលោកទៅស្ដាប់ធម៌ពុទ្ធនឹងតែមួយសន្ធូសមួយគាថាពីរគាថាក៏ញ៉ាំងចិត្តឲ្យរួចផុតចាកសកិលេសយើងស្ដាប់ហើយយើងល្ងងហើយយើងមិនមែនមនុស្សសម័យហ្នឹងទេយល់ទេហ៎ ដូចយើងមិនបានសិក្សារៀនសូត្រវិជ្ជាដល់ថ្នាក់បណ្ឌិតថ្នាក់អីត្រឹមតែថ្នាក់ទីបញ្ចប់ទៅដឹងមិនបានបណ្ឌិតបានជាការធៀបអបមា ខ្លះហ្នឹងអើយចម្រើនធ្វើនិយាយងាយងាយណាស់ងាយងាយទៅអីអបនឹងចោះបងបានជាកម្មវិធីហាត់បើកបឺនមួយណាបើដល់ឆ្នាំក្រោយមានទេសមាធិ កម្មវិធីឆ្នាំមុខមានទេសមាធិនេះតែបើមានសមឲ្យបានវែងយ៉ាងនេះបន្តិចទៅបងតែបើនេះគ្រាន់តែមកនិយាយឲ្យតែលឺតែនាំធ្វើតែទួចងាយណាបងបើធ្លាប់ត្រីធ្លាប់នៅក្នុងទឹកមួយជីវិតទៅចាប់បោះមកងាយទេបងចាបើសុំអាដូចថាសុំនាទីមួយកណាត់ល្ងាចអីទៅកាត់ចោលមួយល្ងាចសម្រាប់ទៅ បើអប់រំបន្ទុំចិត្តប៉ុណ្ណឹងមកបើបើចង់សំប៉ុណ្ណឹងចឹងណាប៉ុន្តែទោះបីយ៉ាងណាក៏បានអានិសង្ឃដែលធ្វើចិត្តវាស្ងប់ណាបើបើទោះបីមិនបានបន់បានសម្រេចអីគឺយើងទប់ចិត្តយើងឲ្យស្ងប់ចាអារម្មណ៍មករយៈនឹងដែរគេថាវាអស់ចិត្តនឹងវារួចអស់